បន្តមកចុច Subscribe និងចុចរូបកណ្ដឹងជាការស្រេច។ ញាពីគេងអារម្មណ៍វល់វល់ញាពីគេងវល់ញើគូក្បងសិនមិនមានអ្វីកើតឡើងឬព្រោះខ្ញុំផឹងសូរ៉ាដោយដឹងជាសាមិនដឹងខ្លួនមានអារម្មណ៍ដូចចាំតែងតិច បែបណាអូបេងដងនេះសវឹងហើយមិនដឹងខឹងស្រមហើយស្រវឹងតែជាប់តែថ្ងៃសូម្បីតែចាំបងໄວរហូតវាលោតថប់ថប់ម្ដងម្ដងជើងស្ពឹកដូចគេចាប់ចោជើងឈួនព្រោះគេសំបា Bang dong chop មានអារម្មណ៍ដូចចាំតែងតែងមានអារម្មណ៍ដូចត្រូវ ឈួនព្រមទេសំបា